Everybody's going to the party, have a bounce. Baru ni tahu kena beli lebih flip logo ហើយនឹងអក្សរនៅក្នុងកម្មវិធី Align Motion កម្មវិធីធ្វើវីដេអូអញ្ចឹងណាអញ្ចឹងវាជាវិធីងាយងាយងាយស្រួលដែរទេយើងអត់ពិបាកអីធ្វើទេទីមួយនោះគឺយើងបង្កើត template មួយរបស់យើងមក បើយើងប្រើធម្មតាទៅទៅយើងប្រើ520ទៅបានឃើញយើងយក background color ខ្មៅមកចុច create project អូខេបង្កើត project នឹងហើយយើងយកកន្លែងសញ្ញាបូកនេះហើយ logo user ណាមួយទៅបើយើងចង់ដាក់រូបឯក៏បានដែរសេចចិត្តតែយើងចង់ដាក់ flip ទេណាឥឡូវខ្ញុំចង់ clip logo user PR នេះមួយចុះ ចូលចេះបូកមកហើយយើងសួរវាតូចតិចមកមកល្មមអូខេយកប៉ុណ្នេះអឺខ្ញុំដាក់រៀងវែងតិចកុំឲ្យវាឃើញងាប់ពេកទេយក3 second យកអូខេ3 second នេះហើយទី ទី1គឺយើងចុចលើនឹងហើយយើងយកកន្លែង effect នេះ effect ហើយយកពាក្យថា add effect ហើយយកពាក្យថា flip នេះប៉ុន្តែអឺនេះយើងអាច search បាននេះដាក់ថា flip មក flip នេះ flip layer flip layer ហ្នឹងវានៅក្នុងកន្លែង move and transform ហ្នឹងមើលកន្លែងនេះទៅអានេះអត់មែនទេជាស្រេចអឺស្អីជួយហៅមើលណា ឃើញហ្នឹងនៅមាន flex layer ខ្ញុំហត់ខាងកន្លែង 3D គឺនៅ block 3D នេះខ្ញុំចុចកន្លែង flex layer នេះមកហើយយកពាក្យ standard setting សិនយើងតែចាំយកតាមគេហ្នឹងទេយើងស្រីខ្លួនឯងអញ្ចឹងយើងយកក្បាលដំបូងនេះហើយយើងមើលកន្លែងណា and angel angel so the great យើងពវល់មើលសាក់មើលតើវាវល់ទៅខាងណា អូខេអានេះយើងវិលមកខាងនេះជាងដាក់វាមកអឺដើរវិញមកប្រហែល0នេះ0 0ដឺក្រេអូខេឥឡូវចុចអឺកន្លែងគ្រាប់មូលនេះគេហៅថា key frame ចុចលើ key frame នេះមួយហើយ zoom តិចមកយកប្រហែលប្រហែលសេកុងអូខេឥឡូវយើងយកទៅនេះ15ចុច flip នេះមួយហើយយើងពវល់អឺយើងពវល់មកខាងនេះវិញពវល់ហើយឃើញបាត់មកនេះបាត់អញ្ចឹងណាអឺនេះអឺយើងបាច់ចាំពវល់ក្បាលនេះយើងពវល់មកវិញមិនត្រូវណាសំទោសនេះទាំងអស់នេះឥឡូវយើងដាក់មកវិញមកសូនវិញមក សូន្យមួយមកហើយលាពវលមុខណាពវលមុខវិញខ្ញុំ sorry បងផ្លេចមើលចឹងណាអូខេអានេះវារៀងបច្រាស់តិចតែបើចង់ឲ្យវាវិលអត់បច្រាស់ insert វិញមកដាក់ដកកាយវិញមក ពវលដកកៅវិញដក90ដឺក្រេអូខេឥឡូវយើងដាក់ play ដែរបាទនេះឃើញទេអានេះយើងអាចលេង keyframe វាទៀតក្បាលនេះ keyframe ថតនេះយើងយកកន្លែងនេះទី2នឹងមកយើងយកអឺ animal ឃើញតោះមកយើង flip កន្លែងចុងកតុយអូខេ flip នេះ អូខេយើង flip បានមួយតែយើងចង់ឲ្យឃើញវាឃើញពីរយើងអត់ប្របាដែរយើងមកដល់អូវាមកដល់ចុងកតុយគេផុតមកដល់ចុងកតុយផុតហ្នឹងណាហើយយើងយកកន្លែងសញ្ញាបូកនេះមកបើសិនយើងដាក់ចំណងជើងយើងចុចសញ្ញាបូកហ្នឹងហើយយើងយក add text នេះហើយយើងសរសេរចំណងជើងអឺរបស់យើងមកចូលមកឡើយខ្ញុំឧទាហរណ៍ថាអឺបត់មិញ បត់ខ្ញុំផុសចូលក្នុងក្រុមណាអញ្ចឹងពាក្យដូចជាចំណុចជើងវាលេខ3អូខេហើយយកកន្លែងនេះឲ្យមកកដាលហើយត្រេកអក្សរ40ហើយដាក់ពណ៌សសិនមកហើយរ៉ូហ្វុន គេហ្វុននឹងចុះហ្វុនហើយខ្ញុំលេងពណ៌មួយទីហើពណ៌ដាក់ពណ៌ក្រហមចឹងក្រហមលើណាលេខ3 okay យក man chicken ដាក់ហៀងវែងដែរមកគឺយកប៉ុណ្ណឹងតមកទៀតយើងចុចលើនឹងដដែលហើយយើងយក double duplicate duplicate layer គេ duplicate layer ហើយយើងយក layer ខាងលើគេហ្នឹងយើងសញ្ញាពូច over មកខមទីមកហើយយើងសរសេរចំណងជើងមួយទៀតអូខេ detach ហើយយើងយកចំណងជើងមួយទៀត Cabo Cape tầm á do có lẽ phone bà dương má um, đặt phần tôi má hay do phê đặt phê thông đa với và số um, lên shadow nhưng do lại border and shadow này má hay do khăn chrome cái này khăn chrome add shadow ខេហើយយើងហុច V-line ទៅលើតិចមកអានឹងប៉ុណ្្នឹងឯងហើយអឺនេះយើងចងវាជាក្របមកចងជាក្របចុចលើវាជាប់ហើយសកត់លើវាជាប់ចុចស្លេចវាពីរហ្នឹងយកក្របកន្លែងនេះខាងមុខគេនេះណានឹងក្របហ្នឹងហើយបន្តមកទៀតយើងចុចលើ layer ដែលយើងធ្វើ effect ដបងគេណាចុចលើនឹងមួយ នៅកន្លែង effect ហើយយកពាក្យកន្លែង tray 3នេះអាចចង់ក៏ទៅនេះ tray 3ហ្នឹងយ៉ាចូល Google Voice ចុចលើ tray 3 copy effect មកហើយយើងមកដាក់លើក្រុមនេះវិញចុចលើក្រុមហើយយើងចូលកន្លែង effect ហើយចុច pass វាណាចឹងចុចលើកន្លែង tray 3មក pass effect អូខេ pass effect ឥឡូវសាក់ play មក អូខេអានេះយើងដាក់វាគៀកគ្នាតិចមកក៏បានដែរអា key frame នេះដាក់មើលតើវាចលនាវាស៊ីគ្នាចឹងណាអូខេអឺឥឡូវយើងធ្វើទ្រុទូលប៉ុណ្ណឹងបើអ្នកតោះគ្នាចង់ flip ប្រហែលតង់ទៀតក៏បានដែរ គាត់ថា add មកកតុយនឹងហើយយើង add បន្ថែមទៀតមក add បន្ថែមអក្សរចំណងជើងអីក៏បានឈ្មោះអ្នក request ក៏បានឬក៏យើងដាក់ logo team ក៏បានដែរ flip ពីបៃតងអញ្ចឹងទៅអានេះខ្ញុំធ្វើ ដាក់ flip តែពីរនេះឲ្យមើលសិនហើយបន្តមកទៀតយើងចងវាជាក្រុមអូខេចងក្រុមមក copy copy អឹមយក copy នេះចងក្រុមសិនហើយចាំយើង copy តាមក្រោយហើយមួយទៀត អឺអ្នកទាំងអស់គ្នាចង់លេងសមោលសមោលសងខាងបន្ថែមនឹងទៀតគាត់ចុចលើក្របរបស់យើងហើយយកពាក្យ effect នេះមក add អឺសំទោសហើយយើង copy ណា copy វាចុច duplicate layer ហ្នឹងមកបានពីហើយយើងអាខាងក្រោមគេបងអស់នេះអឺព្រិចវាធំព្រិចធំប៉ុណ្នេះមកតមកទៀតចូលកន្លែង effect add effect យកពាក្យថា blur កន្លែង blur blur នេះណាយក blur box នេះមក box blur នេះមកចុច standard setting អូខេ blur ប៉ុណ្្នឹងហើយយើងចុចមកកន្លែង opacity របស់យើងតម្លាក់វាដល់ទំនេះទំ30អីចឹងមកឥឡូវយើងសាក់ play វា ហ្នឹងហើយវីដេអូនេះគឺប៉ុណ្ណឹងឯងមានតែប៉ុណ្ណឹងទេហើយបើអ្នកទាំងអស់គ្នាចង់ធ្វើឲ្យវាវែងបាន Unity អូខេអ្នកទាំងអស់គ្នាគ្រាន់តែ copy អាមិញនឹងដដែលនេះមក copy អឺ copy ចងវាជាគ្រប់សិនណាចងជាគ្រប់តែមួយហើយយើងចុច copy វាមកចុចកន្លែងបូកនេះហើយ copy layer ហើយមកចងគេហើយចុច paste មកចុងគេទៀតចុចផាសមកចុងទៀតចុចផាសរហូតដល់គ្រប់ប្រមាណនាទី ដែលយើងចង់បានហើយយើង select វាទាំងអស់នេះមកចងជាគ្រប់មួយទៀតអូខេចងជាគ្រប់មួយទៀតកុំឲ្យវាច្រើនឃើញ layer ច្រើនណាកាលណាតែច្រើន layer យើងពិបាកធ្វើហើយយើង render ក៏យូរដែរចឹងបើយើងចងគ្រប់តែមួយ render មួយ plate ហើយវាស៊ីម៉ោងតិចទេបាទ render យូរដូច យើងមាន layer ច្រើន តាកាលណា layer ច្រើន render ក៏កាន់តែយូរម៉ោងដែរអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអូខេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អូខេបាយបាយ